ទួលនីតិរបស់ចិត្តហ្នឹងវាត្រូវតែទទួលទាំងពីរចឹងហ្មងអត់អាចបោះមួយចោលមួយបានទេប៉ុន្តែចិត្តរបស់យើង ដែលខ្វះលំនឹងខ្វះបញ្ញា ខ្វះសតិជួយគ្រប់គ្រងហ្នឹងវាផ្អៀងចាប់យកតែរបស់ល្អទាត់ចោលរឿងមិនល្អហើយតើកាលណាមាន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 វាអត់ប្រកាន់ថារឿងល្អរឿងមិនល្អគឺវាទទួលដឹងទាំងអស់រឿងដែលកើតក្នុងโลกហ្នឹងអត់អាចហាមគាត់រឿងខាងក្រៅបានទេដល់ពេលវាត្រូវកើតវាកើតដូចថ្ងៃត្រូវលិចវាលិចហើយផ្លឹកឈើទុំវាត្រូវជ្រុះវាជ្រុះហើយរឿងវាត្រូវកើតវាដល់ពេលត្រូវកើតហើយចឹងវិញ្ញាណរបស់យើងហ្នឹងចិត្តរបស់យើងហ្នឹងទូនាទីវាគឺដឹងរឿងល្អក្តីមិនរឿងរឿងមិនល្អក្តីប៉ុន្តែដែល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 កុំឲ្យអកុសលនឹងវាចូលមកក្នុងចិត្តរបស់យើង ធ្វើឲ្យចិត្តរបស់យើង រំជើបរំជួលនឹងយើងមានលំនឹងផ្លូវចិត្តយើងមិនសូវកើតទុកទេ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 ការណែនាំជាធម្មទេសនានឹងបានបន់ដល់អ្នកនិយាយវិញក្នុងចេតនាជួយគេបានល្អប៉ុន្តែបើគិតគ្រាន់តែនិយាយដើម្បីឲ្យតែនិយាយទេអានឹងវាអត់ប្រយោជន៍ហើយបាន បាបដល់អ្នកនិយាយនឹងវិញទៀត thank you អ្នកខ្លះហ្នឹងងាយនឹងប៉ះពាល់អារម្មណ៍ឆាប់ឆេវឆាវនិយាយសម្ដីប៉ះពីអីតិចបន្តួចឆាប់យកមកដាក់ខ្លួនហើយប្រកាន់ខឹងអោបពាក្យសម្ដីនៅក្នុងចិត្តដូចភ្លើងអញ្ចឹងនឹងវាអាច តកតងនឹងឧបនិស្ស័យទលាប់ចូលចិត្តសំអាខੰងមិនតិចតិចពីដើមមកថាអីតិចប្រងប្រើទាស់ចិត្តអីតិចមុងម៉ាំងទៅវាសំដូចយើងសំលុយក្នុងធនាគារអញ្ចឹងវាអាចតកតងនឹងសម្ពាធការងារច្រើនដល់ពេលវាធ្ងន់ទៅយើងធ្វើអត់អស់វាអស់កម្លាំងកាយកម្លាំងចិត្តក៏ឆាប់ឆេវឆាវដែរ វាអាចតកតងនឹងជំងឺផ្លូវកាយឈឺច្រើនអញ្ចឹងធ្វើឲ្យរាងកាយទ្រុឌទ្រោមស្ថិអារម្មណ៍នឹងវាខ្សោយអញ្ចឹងវាប៉ះឆាប់ឆេវឆាវអឺជំងឺផ្លូវចិត្តរ៉ាំរ៉ៃយូរអង្វែងមកក៏ងាយនឹងធ្វើឲ្យមនុស្សនឹងធ្លាក់ក្នុងអន្លង់មួម៉ៅឆេវឆាវ ច្រើននឹងអញ្ចឹងយើងត្រូវព្យាយាមព្យាបាលពីគ្រប់មុំខ្លួនឯងដឹងថាជាមនុស្សមួម៉ៅឆេវឆាវចាប់ផ្ដើមមានស្មារតីថាអូអញដើរផ្លូវនឹងខុសហើយវាប៉ះពាល់ទាំងខ្លួនឯងប៉ះពាល់ទាំងអ្នកនៅជុំវិញយើងស្ដាប់ពធអប់រំចិត្តមានពេលនៅ អឺកន្លែងរៀងស្លាស់ហើយនឹងដកដង្ហើមវែងវែងហើយយើងគុំសូវនៅក្នុងកន្ទប់បិទចិត្តឈឹងពេកពីព្រោះតែនៅក្នុងកន្ទប់បិទចិត្តឈឹងខ្វះអុកស៊ីហ្សែនធ្វើឲ្យគូក្បាលនឹងឆាប់មួម៉ៅឆាប់ stress ឆាប់ឆេវឆាវដែរបើកប្រអួតយកពលឺយកខ្យល់អាកាសឲ្យបាន គ្រប់គ្រាន់ហើយ មានពេលអាចជួបពិភាក្សាជាមួយមិត្តភ័ក្តិល្អជាកល្យាណមិត្តឲ្យគេជួយដាស់តឿនហើយនឹងស្ដាប់ធម៌ធ្វើទុកក្នុងចិត្តហើយត្រូវទំនងកំណត់ដឹងថាជីវិតនឹងវាមានបញ្ហាចឹងឯងស្អីស្អីវាមិនមែនចេះតែបានតាមចិត្តយើងចង់លោទេ មានខន្តីមានអត់ធន់មានស្មារតីនឹងរំលឹកខ្លួនឯងថាអញ្ចឹងជីវិតនឹង ហើយបើឈឺព្យាបាលទៅឈឺក្រពះឈឺពោះវៀនបើអ្នកខ្លះកាត់ប្រមាត់ក៏ឆាប់ឆេវឆាវបើមានផ្ទៃពោះត្រូវប្រសូតបុតឬក៏វះអីហ្នឹងក៏ឆាប់រងផ្លូវចិត្តហ្នឹងណាបើអ្នកនៅជុំវិញខ្លួនមិនដឹងទេឃើញគាត់ឆាប់ឆេវឆាវចឹងហើយអត់ដឹងថានឹងដោយសារអតិពលរបស់ជំងឺហើយ អឺធ្វើឲ្យគាត់ទាស់ចិត្តដល់នឹងឆាប់ ធ្លាក់ក្នុងលងវិបត្តិផ្លូវចិត្តហ្នឹងអញ្ចឹងបើមានជំងឺផ្លូវកាយព្យាបាលហើយសម្រួលចិត្តទៅកុំឲ្យភ័យកុំឲ្យតក់ស្លុតអូវិថាញីញ័រពេកវាធ្វើឲ្យរោគទាំងផ្លូវកាយទាំងផ្លូវចិត្តហ្នឹងអឺដុនដាបហើយវាត្រូវការការជួយឧបត្ថម្ភពីអ្នកជំនវិញហ្នឹង ជាក្រុមគ្រួសារអ្នក នៅចិត្តនឹងឯងដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ជាងគេនិយាយភាសាសាមញ្ញហើយបើនិយាយក្នុងធម៌ដូចថាវាធ្វើឲ្យចិត្តនឹងឆេវឆាវនឹងកើតទោសៈនឹងគឺអ្នកនៅ ក្បែរអារម្មណ៍ដែលនៅក្បែរនឹងតើតែយើងស្វែងយល់ថាអូគាត់មានបញ្ហាអញ្ចឹងកុំឲ្យធ្វើអីដែលធ្វើឲ្យប៉ះពាល់ធ្វើឲ្យទាស់ចិត្តគាត់ណាបើនៅក្នុងភាសាពេទ្យគេហៅ family therapy ព្យាបាលជាលក្ខណៈគ្រួសារឬក៏បើប្តីប្រពន្ធឆ្លោះគ្នាអញ្ចឹងគេមិនហៅតែប្តីហៅប្រពន្ធហៅទាំងពីរការ couple therapy ព្យាបាលទាំងលក្ខណៈប្តីប្រពន្ធគ្រួសារអញ្ចឹងហើយបើវាមានបញ្ហារហូតដល់ថ្នាក់គេមិនលក់អីទៀតដល់នឹងត្រូវការជួបពេទ្យដើម្បីជួយពិគ្រោះយោបល់មានថ្នាំមានអីជួយសម្រួល ពេលដែលវាពិបាកខ្លាំងអានឹងត្រូវការជួបពេទ្យហើយអាអេយ៉ាបត់រស់នៅ ប្រចាំថ្ងៃឧទោទៅកុំឲ្យនៅ ស្មុកស្មុកស្មាញស្មាញសំកុកនៅនឹងបន្ទប់អត់ចេះហាត់ប្រានអីទេអានឹងវាធ្វើឲ្យប្រព័ន្ធរាងកាយឈាមវាអត់រត់ហើយអុកស៊ីហ្សែនវាអត់គ្រប់ដល់អញ្ចឹងវាធ្វើឲ្យយើង ទ្រុឌទ្រោមទាំងផ្លូវកាយទាំងផ្លូវចិត្តនឹងវាពាក់ព័ន្ធគ្នាអញ្ចឹងតើឡើយយើងផ្សំផ្គុំទាំងអស់ទាំងសុខភាពផ្លូវកាយទាំងមនុស្សជុំវិញខ្លួន ទាំងថ្នាំពេទ្យហើយនឹងទាំងការស្វែងយល់ពីដំណើរនៃធម្មជាតិយើងគិតថានឹងឯជីវិតនឹងវាអញ្ចឹងឯងបាន ខ្លះបានខ្លះគេនិយាយល្អខ្លះមិនល្អខ្លះជារឿងធម្មតាហើយមានស្មារតីជាប្រចាំខឹងកើតឡើងក៏ដឹងទៅអញខឹងហើយអញ្ចឹងចាប់ដើមដូរអារម្មណ៍ចាប់ដើមទៅរោអ្នកណាជជែកពិភាក្សាទៅក្រៅដកដង្ហើមសិនទៅហើយបានចាប់ដើមពិចារណាមើល មូលហេតុថាម៉េចបានវាមានរឿងនឹងចឹងឡើងកើតឡើងហើយយើងដោះស្រាយបន្តិចម្ដងបន្តិចម្ដងអាហ្នឹងយើងអត់សូវដុតខ្លួនឯងបើយើងមួម៉ៅក្តៅសាហាយប្រុងប្រើទៅក្តៅទាំងយើងក្តៅទាំងអ្នកនៅក្បែរយើង thank you